ទោះវិធី download អឺទី1ត្រូវ search ដាក់ថា screen recorder screen recorder chrome នេះ screen recorder chrome ចូលមកហើយ add add extension វាមកវាជា add ហើយកម្មវិធីវា log នៅលើនេះចូលលើតែ log មិនចូលលើនេះចុចចិត្តបើកវាមកចឹងបើកវាទី1មក setting វា default វា សិតពេញយើងតែយើងមាន comment ដាក់ប៉ះប៉ែទៅស្រួលអូយោអីយើង default ប៉ុណ្ណឹងទៅទៅបាត់កាយច្រើនហ្នឹងហ្នឹងកាយខាងហ្នឹងដាក់ទៅតាមខាងនៅពេល record ពេល record ចុច sell on screen ហើយយក system មេថាលើកុំព្យូទ័រហើយចុច start record ហើយចុចយកអានេះនៅក្នុង entire screen បើចូល window អី ថតបែបមិនក៏បានប៉ុន្តែវាល្អអីទៅព្រោះឯងថតពីវីដេអូហ្នឹងចាចុច share មកអញ្ចឹងវា load ហើយវាមាន pause មាន stop ហ្នឹងអញ្ចឹងនៅពេលអឺពេលឲ្យ stop ទៅវា load ពាក្យមួយវា load នាទីអស់ហើយវាមានឲ្យ save ទៅ load arrival ម្ដងទៀត load អស់សិនទៅ save save ទៅហើយចូលមើល folder មកហើយ rename វាហ៎ rename ដាក់ពីគេ e-tab 222444នេះណាតាមខ្ញុំរបស់ឯកតាទៅហើយចឹងបានមកបានហើយច្បាស់ហើយអឺទីមួយ upload ហើយ upload ត្រង់ត្រៃហ្មងតែមិនជាប្រាំហើយចំណុចនេះ upload ត្រង់ត្រៃទៅមូលដ្ឋាន upload ត្រង់ត្រៃឯសារពេលឯងបើកទៅវាមានឡើងដល់ file MP4 ហើយអស់អស់គឺអស់ពីជាមួយ first មួយមួយមកនេះយកនេះចឹង13នាទីនេះបើយើងចង់ដាក់អឺវាអតាណា180ហ្នឹង180មេតើ file CPU វិញ file CPU វិញ370អស់វិញគឺធំតាមគ្នាអឺដាក់ចូលនេះទៅចុចលើទៅគ្នាយើងដល់នោះទៅតា100មួយចឹងអាចឲ្យត្រប់ចូលក្នុងនោះទៅគ្នាយើងដល់លោកទៅទីតែគ្រាន់តែចំណាយពេលមួយថ្ងៃវា render ហើយវាដល់លោកតាម connect nhớ